ក្រងពីដំណេកប្រាំខ្លួនឯងឲ្យភ្លើងស្រីកាន់ចោលបែដងដែលធ្លាប់មានឈ្មោះចរណៃនៅផ្លូវស្នេហ៍ដែលធ្លាប់ស្រមៃដែលណាំជាប់អារម្មណ៍ជារៀងរាល់ថ្ងៃទួងបីកំតែចិនដែលស្មងចំពោះស្រីអូនអូនមិនដែរអូនមិនអាញនឹងប្រណីឆាតក៏ឆាតមិនតបខមមិនអូនក៏មិន reply អូនខ្លាំងណាស់ប៉ុន្តែវេលាវាហួរអស់ហើយនៅឡើយស្នេហ៍បញ្ចប់ដោយមិនដល់ត្រើយជ្រុលចិនហើយ បងក្រោយវិញមិនបាទស្រាប់តែវាឈឺរាល់ជំងឺព្រោះនឹកដល់ស្រីសំដីសំដៅនិយាយគេស្ដាប់មើលទៅហាក់ដូចគ្មានន័យបំភ័យខ្ញុំដូចធ្លាក់ក្នុងអវជ័យពីភពលោកប្រែងងឹនគ្មានរាស្មី tornai ណាក់លាស្នៃដែលធ្លាប់ស្រមៃដែលនាំជាប់អារម្មណ៍ជារៀងរាល់ថ្ងៃទួងបីខំតែចិនដែលស្មងចំពោះស្រីក៏អូនមិនដែរអូនមិនអាចនឹងប្រណីបេងលង ស្រឡាំងកែនិទ្រាដល់ចាប់អែមតែតែមើលមកបងតែពេលនេះបាច់ចម្រែសៅមកបាត់បងអងរួចជាស្នេហ៍តែដល់សារវិញជូចត់តួកំសត់ដឹងខ្លួនហើយចង់ខោឆ្លងមិនដល់បីដូចបងឈងចាប់កាយមិនស្រឡាញ់មិនចេះឆ្នៃទួឆ្ងាយក៏បងខំប្រឹងដូចពីចឹងថាតតពេញបំពងទៀតប៉ិនរូបមុំ ប្រាប់ការពិនធ្វើមិនបានចិនកល្យាន